ជំងឺដាច់លុយហេងហាងក្នុងខ្លួនសំកប់ធ្វើមុខស្អុយឆ្នាំនេះហងសុយខ្ញុំក្លែងចង់ខ្លាំងម្លេងដាច់លុយមកជុំងំត្រង់មិនហ៊ានចេញក្រៅកូវីដមួយប្រៅធ្វើឲ្យខ្ញុំលែងមុតកសំងំដេកពីង ត្រដោវេទនាខ្លាំងម្លេះខ្ញុំស្នេហាក៏ចប់ស្របពេល Covid មកដល់អ្នកណាខ្លាំងយល់ something ឡើងម្លេងដាច់លុយមិត្តជុំងុំត្រង់មិនហ៊ានចេញក្រៅកូវីដមួយត្រូវធ្វើឲ្យខ្ញុំលែងមុតកសំងំនេះពីងមឹងលែងហ៊ានដើរឈូឆោរស់ទាំងត្រដោវេទនាខ្លាំងម្លេះខ្ញុំស្នេហាក៏ចប់ស្របពេលកូវីដមក ក៏ឈឺពេញដងស្ទើរគៀមព្រែបើតែយ៉ាងនេះរស់ដល់100ឆ្នាំអូនបើភ្នែកបិទភ្នែកនៅតែក្នុងបន្ទប់គេងមើលស្ដាំមើលឆ្វេងមានតែសៀងនឹងមីតើមានអ្នកណាដូចជាខ្ញុំក្នុងពេលនេះ បើជួបរឿងនេះ amor. ក្នុងពេលនេះ